សួរថាកណាចង់សួរតើការអុជធូបសែនផ្លែឈើនៅផ្ទះថ្ងៃសិលតើល្អមិនឬមិនល្អហើយមាន ផលប្រយោជន៍និងគុណវិបត្តិអ្វីខ្លះវានៅលើវត្ថុបំណងរបស់យើងបើសិនជាយើងអុជ សុំសុខសុំសេរីអីហ្នឹងវាជាការបង្ហាញថាយើងហ្នឹងវាខ្វះខាតសេចក្តីសុខខ្លាំងណាស់វាអត់មានអឺសេចក្តីសុខផ្លូវចិត្តអីសម្រាប់ផ្សព្វផ្សាយមេត្តាដល់ពពួកសត្វកើតឃើញតែខ្វះរហូតមកយើងនឹងឲ្យស្អីក៏ដោយតែខ្វះវាមិនសម្បូរហើយតែមិនសម្បូរវាអត់មានអត់មានឲ្យគេមិនកើតគិតតែសុំគេតរហូតហើយជាធម្មតាទេ អ្នកសុំគ្មានពីណាចង់ដើរចិត្តអ្នកសុំរមែងទាស់ចិត្តអ្នកឲ្យ ការសុំនោះហើយនាំឲ្យបែកមិត្តអ្នកសុំគ្មានពីណាចង់ដើរចិត្តជាតិជាបណ្ឌិត ត្រូវគិតហើយត្រូវសុំ ចាំសុំបំសុំកុំសុំសុកដូចគ្នាចឹងដែរ ចំពោះពពួកអមនុស្សយើងគួរតែណិតគ្នាគួរតែផ្ដល់សេចក្តីសុខឲ្យគ្នា គួរតែផ្សព្វផ្សាយចិត្តល្អល្អឲ្យគ្នាផ្សព្វផ្សាយមេត្តាឲ្យគ្នាឯងមិនដឹងគ្នាសុខទុក្ខមិនផងសុំទៅទៀតយើងដឹងតែយើងដឹងថាពួកអមនុស្សគ្នាកើតទុក្ខដែរ កំណើតនឹងវាថោកទៀតជាងយើងកំណើតអ្នកនៅជុំវិញយើងពួកអតិសមានអាកាយពួកប្រែតពួកព្រាយពួកខ្មោចអរិយស្អីហ្នឹងវាមានសុខអីវា វាការទុកជាងយើងនេះព្រះភិកច្រើនវានៅក្នុងទុក្ខតិទៅទៀតណាវាអត់បានកំណើតប្រហែលយើងផងហ្នឹងគួរណាស់តែយើង ទេដែលជាអ្នកផ្ដល់សេចក្តីសុខឲ្យពួកហ្នឹង ចឹងហើយបានចំពោះពពួកទាំងអស់ហ្នឹងពពុទ្ធមានតែបង្រៀនឧទ្ទិសឲ្យណាបើនិយាយពីការធ្វើទានធ្វើកុសលវិញមានតែការឧទ្ទិសឲ្យឲ្យនឹងឲ្យអីឲ្យវាបានសុខឲ្យពួកនឹងបានសុខព្រោះគ្នាវាខ្វះខាតបនខ្លាំងណាស់គ្នាវាខ្វះខ្វះខាតសេចក្តីសុខនឹងខ្លាំងណាស់បើកាលណាយើងអនុមោទនាអត្តឹសឧទ្ទិសនៅសេចក្តីល្អឲ្យទៅក្រែងលោកគ្នានឹងវានឹកឃើញ ចេះត្រេកអរនឹងសេចក្តីល្អនឹងទៅកុសលវាកើតនៅក្នុងចិត្តនឹងអាចឧបត្ថម្ភឲ្យ រួចផុតពីកំណើតទាំងអស់នឹងអញ្ចឹងណាហ្នឹងហើយអញ្ចឹងអាត្មាសុំមិននិយាយថាអុចល្អមិនល្អអីទេប៉ុន្តែសំខាន់ ថាតើបំណងយើងនឹងយ៉ាងម៉េចជាបំណងអ្នកចែកសុខឬក៏បំណងអ្នកសុំសុខបើបំណងអ្នកសុំសុខវិញជាការ ប្រាប់មកថាយើងអត់មានសុខផងវាអត់មានបុណ្យនៅក្នុងចិត្តផង មានតែខ្វះរហូតហើយតួខ្វះហ្នឹងស្អីគេលោភៈតួអកុសលហើយយើងទៅសុំពីណាមិនសុំសុំចង់មនុស្សអាសัตว์ខ្វះដែរណាសัตว์ដូចពួកជំនាងផ្ទះឬក៏ពួកទេវតាទៀបទៀបសើតាពួកអ្នកខ្វះសុខរស់តែផ្ទះខ្លួនឯងនៅមិនបានមកនៅផ្ទះយើងណា គ្នាវាខ្វះសុកមានសុកឯណាចែកយើងវាមានតែយើង ទេដែលអ្នកចែកសេចក្តីសុកឲ្យប៉ុន្តែដោយព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់អញ្ចឹងថាសុខាសតិតាមេធាវីសុខាំងសោអតិកេចតិអ្នកមាន ប្រាជ្ញាហ្នឹងគឺតែងតែឲ្យសេចក្តីសុខដល់អ្នកដទៃហើយរមែងចូលទៅដល់សេចក្តីសុខហ្នឹងដោយខ្លួនឯង ការបើពួកអ្នកទាំងអស់នឹងទទួលសេចក្តីសុខពីយើងហើយរឿងអីគេមិន thank you រឿងអីគេមិន bless us យើងឲ្យសិនយើងឲ្យសុខឲ្យគេសិនយើងមិនតន់ឲ្យផងដាក់នេះដាក់នោះបន្តិចសុំអានេះដូចយកទៅសោកភ្លាមភ្លាមណាមើលទៅវាដូចវាមិនឃើញជាការឲ្យអញ្ចឹងណារឿងនេះក៏ត្រូវតែផ្ដើមដោយការយល់ហ្នឹងហើយ បើយើងយល់ថាបុណ្យនឹងជាអ្វី គឺប្រផ្ដើមដោយ ចិត្តនឹងពេញលេញដោយមេត្តាករុណាហើយផ្ដល់នៅសេចក្តីសុខនឹងឲ្យពពួកសត្វនឹងដោយការផ្សព្វផ្សាយមេត្តាឃើញទេព្រោះពួកនឹងខ្វះសុខណាស់សំបីតរុក្ខទេវតាស្អីស្អីនឹងក៏មិនសម្បូរសុខប្រមាណទេ ខ្វះកន្លែងនៅនៅតាមដើមឈើដើមព្រៃអីឃើញឃើញវិខខទៅនៅអញ្ចឹងទៅក៏មួម៉ៅក្តៅកាហាយទៅក៏ ធ្វើបាបភិក្ខុអញ្ចឹងទៅដល់ភិក្ខុទៅរៀនមុនពីព្រះសម្មាសម្ពុទ្ធមកយកមុនអីមុន គឺទឹកចិត្តមេត្តាករុណាហ្នឹងផ្សព្វផ្សាយធម៌មេត្តាចិត្តហ្នឹងឲ្យពពួកសត្វទាំងអស់ហ្នឹងបានសេចក្តីសុខហ្នឹងចឹងធូបអត់ចង្រៃទេណា ធូបអត់ចង្រៃទេចង្រៃតអ្នកដុត របស់គ្រប់យ៉ាងជាអព្យាកតៈធัวតាខាងក្រៅនឹងថាអុចខុសអុចមិនខុសអីទេធូបអត់មានចង្រៃអីផងចង្រៃចង្រៃអ្នកដុតរហូតដល់តែញៀនថាអត់ធូបវាមិនកើតមិនអុចធូបវាមិនកើតអាហ្នឹងចង្រៃអ្នកមនុស្សជាប់តែមានចង្រៃអីក្នុងធូបហ្នឹងវាអត់មានចង្រៃអីទេ ហើយថាធូបនឹងអ្នកកាន់ពុទ្ធសាសនាតលមានធូបណាអានេះគេតែថាមើលគេសែនអ្នកតាចិនក៏អុជធូបដលោមដែរណាអានឹងពុទ្ធសាសនាដែរស្រេចតែគេយកទៅប្រើតាអាហ្នឹងអញ្ចឹងណាហ្នឹងតែបើយើងក្រាន់តែតំណាង បើគ្មានអីក្នុងដៃសោះដូចវាមិនកើតទេទំនៀមទម្លាប់អីចឹងទៅប៉ុន្តែយើងមិនមែនថាធូបនឹងវានាំជ័យនាំសេរីអីទេវាអត់ជឿអញ្ចឹងទេ មិនថាធ្វើចឹងទៅមើលទៅដូចតំណងធ្វើទៅមិនតោះអីអុចទៅចង់អុចហើយសួរតែមានផលវិបាកអីចង្រៃកន្លែងចង្រៃចង្រៃដូចវត្តនៅអូស្ត្រាលីមានញាតិញោមគាត់និយាយខ្លះនាំគ្នាដុតធូបខ្លាំងពេកគេប្តឹងបាត់វត្តពួកអូស្ត្រាលីនេះគេធំក្លិនផ្សែងបានទេផ្សែងហុយទលោមពេញហ្នឹងគេប្តឹងបាត់វត្តខូចសុខភាពគេ ព្រោះផ្សែងធូបឡើងមកបាច់មកបាញ់មិនធម្មតាណាគិតពីរឿងសុខភាពហ្នឹងនាំឲ្យកើតអឺរោគសួតទៅទៀតផ្សែងយើងថាដុតដុតឲ្យអ្នកស្លាប់ហើយដល់ហិតហិតតែមនុស្សរស់នេះមនុស្សស្លាប់ឯណាមានចំោះមហិតអ្នកស្រង់ក្លិនធូបហ្នឹងនឹងរស់ហ្នឹងហើយខូចសួតខូចថ្លើមហ្នឹងវាថា ហើយអុចមិនប្រយ័ត្នឆេះកត់ឆេះសាលាឆេះពហិឆេះផ្ទះតញយឃើញទេអាហ្នឹងផលវិបាកចង្រៃមិនដែលឃើញខ្មោចណាមកទាធូបផងអត់ណាស់តែមនុស្សតែទេបើអត់ធូបមិនបានមនុស្សរស់តែអ្នកថាខ្មោចមិនដែលថាផងអ្នកស្លាប់មិនដែលថាផងហ្នឹងហើយអញ្ចឹងនៅលើការពិចារណារបស់យើងទេស្អីក៏ដោយមិនចំពោះតែធូបទេសូម្បីតែផ្កាដែលយើងយកមកបូជាបរតនត្រ័យហ្នឹង បើយើងបូជាដោយសេចក្តីជ្រះថ្លាអត់បញ្ហាអីទេតែបើគិតថាបូជាទៅវាកើតលៀបកើតសេរីចេះចុះចង្រៃទៀតចង្រៃអ្នកថ្វាយនឹងទៀតអឺមិនចំពោះតែរឿងផ្ការឿងធូបរឿងទៀនទេសំបីតដៃតទេយើង ទៅថ្វាយបង្គំប្រចេតដីថ្វាយបង្គំពុទ្ធរូបទៅថ្វាយបង្គំដោយសេចក្តីជ្រះថ្លាដោយការដឹងគុណអូខេល្អចម្រើនកុសលថែម ប៉ិនបើទៅស្វែងគុំសុំនេះសុំនោះចង្រៃទៀតណាស្វែងគុំនឹងចង្រៃទៀតចង្រៃទៀតឃើញចង្រៃទៀតអត់មានប្រយោជន៍អីគុំថ្វាយល្អជាងតន់អីផងទៅសុំភ្លាមហ្នឹងនេះដូចខ្ញុំកណាថ្មធ្លាប់លើកចឹងថាមិនទៅហាតែដឹងគុណហ៎ឧទាហរណ៍ថាយើងដឹងគុណម៉ែមិនមែនទៅដល់ថ្វាយអង្គមសុំអីទៀតទេមិនមែនទេ នឹករលឹកទុកលំបាករបស់គាត់គាត់ខំចិញ្ចឹមមកខំរលុយរកកាក់ឲ្យយើងរៀនបានចប់ហើយខ្លួនគាត់នឹងលំបេកលំបាក ដល់ពេលយើងនឹករលឹកទៅក៏ទៅគោរពថ្វាយអង្គមសំពះគាត់ទៅសូមឲ្យអ្នកម្ដាយនឹងសម្រាប់ឲ្យស្រួលហើយការចំណាយលើការហូបចុកអីអីហ្នឹងពីនឹងទៅទុកឲ្យកូនអ្នក គិតគូរទៅចោះសូមអ្នកម្ដាយលោកឪពុកហ្នឹងកុំខ្វល់ខ្វាយទៀតឡើយនេះឧទាហរណ៍អញ្ចឹងណាអត់សមទេអត់តែមានតែចង់ឲ្យវិញអាហ្នឹងបែរគេហៅថាថ្វាយអង្គមឲ្យថ្វាយអង្គមដឹងគុណនោះបើទៅដល់ថ្វាយអង្គមសុំព្រះអង្គឲ្យសុំឲ្យបានសុខចិត្តចុះហើយធ្វើអីឲ្យព្រះអង្គហើយហើយព្រះអង្គជពាក់យើងពីអង្កលណាប្រពន្ធនឹងជពាក់យើងពីអង្កលចេះទៅសុំចេះចប់ចឹង Ha ha ha. ហ្នឹងហើយនេះគ្រាន់លើកឲ្យគិតទេថាធូបក៏អត់ចង្រៃផ្កាក៏អត់ចង្រៃការថ្វាយបង្គំហ្នឹងក៏អត់ចង្រៃហ្នឹងនិយាយតែរបស់នឹងទង្វើប៉ុន្តែសំខាន់នេះអតិថិខាងក្នុងរបស់យើងនឹងយល់ថាម៉េចអាហ្នឹងទៅជារឿងសំខាន់ Mm-hmm. អឺសូណាមិលសកុំព្យូទ័រនេះវាតូចតូចជាង អាធំបាទមើលបន្តិចជាស្រ័យបងអឺសូមអរគុណលោកម្ចាស់គ្រូខ្លាំងណាស់ដែល បានចែករំលែកពធបើសិនម្ដាយខ្ញុំកណានៅរស់គាត់បានស្ដាប់លោកម្ចាស់គ្រូពិត ជាចិត្តគាត់បានធូរស្រាល ពីផ្លូវចិត្តនិង ផ្លូវកាយជំងឺ ហើយបានរស់នៅជាមួយនៅមួយរយៈពេលទៀតមិនខានព្រះអញ្ចឹងមានន័យថាគាត់លាចាកលោកហើយព្រះអឺ បរោះចិត្តស្មោះខ្ញុំចង់សួរលោកគ្រូពីរចំណុចទី1សែនឪពុកម្ដាយនិយាយថាម៉េចទី2ទៅអុជធូបនៅវត្តគោរពព្រះថាម៉េចបើយើងសុំមិនបានកុំសុំទៅប៉ុន្តែបើយើងអត់មានអីក្នុងខ្លួនសោះមិនដឹងធ្វើធ្វើអីមែននឹងហើយ អឺឥឡូវមិនបាច់នឹកទៅដល់ពុទ្ធទេចំពោះឪពុកម្ដាយយើងចាស់ដែលធ្លាប់ មានអនុសាវរីយ៍ជាមួយគ្នា ហើយក្នុងភាពជាកតញ្ញតាជន តែងតែរលឹកនឹកឃើញគាត់ចឹងយើងតែងសម្ដែងនៅសេចក្តីគោរពគោរពដោយកាយក៏បានគោរពដោយវាចាក៏បានគោរពដោយចិត្តក៏បាន អត់មានពិធីអីទេតែយើងឥឡូវវាជាប់ពិធីដល់អាត្មានិយាយចឹងឃើញយើងឆ្ងល់ហើយអូខេឆ្ងល់ចឹងល្អតាចុះបើសុំអត់បានផងទៅអុជធូបមុខព្រះនិយាយម៉េច ថាចេះទៅវិញព្រះឯណាឲ្យយើងទៅអុជធូបចឹងព្រះអត់មានឲ្យយើងទៅអុជធូបចឹងទេការងាររបស់យើងបាទពុទ្ធបរិស័ទដែលព្រះអង្គចាប់បង្រៀនមកហ្នឹងទីមួយឲ្យយើងស្ដាប់ឲ្យយើងរៀនណាឲ្យយើងស្ដាប់ឲ្យយើងរៀនរៀនឲ្យយល់ឆ្ងល់តណាសាកសួរគ្នាកុំឲ្យវាឆ្ងល់តទៀតឲ្យវាច្បាស់ហ្នឹងហើយច្បាស់លាស់ហើយគោរពប្រតិបត្តិ តាមមេគាដ៏ត្រឹមត្រូវហើយអាហ្នឹងចប់ត្រឹមប៉ុណ្្នឹងចង់យើង សេសេងខ្ជូព្រះអង្គក៏បានមិនសេក៏បានរឿងរបស់យើងហើយមិនក៏ថាបើមិនអុចធូបវាមិនកាអាហ្នឹងយើង ថានឹងប្រពៃណីថានឹងពុទ្ធអីណាថាអញ្ចឹងអាហ្នឹងដែលយើងចេះពិបាកតែចូលនៅក្នុងក្របខ័ណ្ឌនៃរបៀបទំនៀមទម្លាប់វាត្រូវចេះខុសចេះត្រូវចេះខុសចេះត្រូវ ប៉ុន្តែបើយើងរៀនឲ្យយល់មើលស្រាលស្បើកស្រាលស្បើកព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ឲ្យតា ថាយោបណធម្មានុធម្មបដិបណ្ណោវិហរតិសាមីចិត្តបដិបណ្ណោអនុធម្មចារិហើយចឹងមកសោករោតិករុករោតមេតេតិពោចេតិបរមាយៈពោជាយៈបដិបត្តិពោជាយៈអ្នកណាមួយបានសិក្សាដោយសេចក្តីគោរព រួចហើយប្រតិបត្តិតាមមេគៀនប្រតិបត្តិហ្នឹងមិនមែនមិនទៅបន់ចេះទៅបន់ចេះទេពាក្យប្រតិបត្តិហ្នឹងបោសិតយើងមិនមិនយល់ពីអាប្រតិបត្តិហ្នឹងទៀតប្រតិបត្តិជាមេគាជាជារូបមន្តប្រព្រឹត្តទៅតាមផ្លូវកាយវាចាចិត្តនេះពាក់ព័ន្ធនឹងសិលសមាធិបញ្ញានេះប្រតិបត្តិអានឹងតាមិនប្រតិបត្តិត្រូវអង្គុយមិនត្រូវធ្វើមិនរបៀបបែបផែនត្រូវធ្វើពិធីកម្មមិនហៅថាប្រតិបត្តិពុទ្ធសាសនាមែនទេ ប្របាទពុទ្ធសាសនា គឺសិលសមាធិបញ្ញាណាសិលសមាធិបញ្ញា ហើយតែយើងនិយាយទៅហាចុះសិលនឹងតទៅវត្តទៀតជាប់ទៀតព្រះពុទ្ធអីណាថាសិលត្រូវទៅវត្តអត់ផងសិលនៅនេះនៅចិត្តនេះប៉ុន្តែដំបងត្រូវយល់ថាស្អីគេនឹងសិលណាអញ្ចឹងគេនៅឆ្ងាយពីវត្តអត់មាននឹងអត់សិលងាប់ហើយឃើញទេ សម័យពុទ្ធកាលមានវត្តច្រើនណាស់ដូចយើងផងហ្នឹងតែ មនុស្សមានសិលមិនដាច់មិនធ្លុះមិនធ្លេពុសិលគេរសានៅចិត្តគេអត់រសាទុកវត្តផងហ្នឹងអឺសិលមិនមែនពិធីទេសិលមិនមែនពិធីទេសិលគឺតួចេតនាចេតនាមិនតែចេតនាវាចាកសេចក្តីអាក្រក់វាចាអំពើកាប់សម្លាប់វាចាអំពើឆក់ប្លន់វាចាអំពើលួចបន្លំកັບកេងប្រវាញ់ កុហកបោកប្រាស់វាចាស់អាហ្នឹងដែលសេចក្តីអាក្រក់ហ្នឹងក៏វាមិនមែនកើតពីវត្តដែរវាកើតតែពីចិត្តអាក្រក់ហ្នឹងអញ្ចឹងជាចេតនាល្អវាចាក់ចេតនាអាក្រក់អាហ្នឹងសិលនៅក្នុងជីវិតប្រចាំថ្ងៃឃើញទេសិលសមាធិបញ្ញានឹកនឹកសមាធិអញទៅអង្គុយមិនទៀតទេពិធីទៀតទេហ្នឹងហើយអញ្ចឹងតបទៅសំណួររសាបើថ្វាយបង្គំ សុំអីពីព្រះអត់បានអញ្ចឹងគួរនិយាយថាម៉េចទៅពេលអុជធូបហ្នឹងឥឡូវកំតាន់អាថាម៉េចឲ្យយល់ច្បាស់ថាអត់បានសិនទៅយល់ច្បាស់អត់ថាសុំហ្នឹងមិនសុំអត់បានមែនណាសុំអត់បានហ្មងឲ្យយល់ច្បាស់តែប៉ុណ្្នឹងសិនណាហើយរឿងធ្វើម៉េចខ្លួនយើងឯងខ្លួនយើងទេហើយបើសម្រាប់អាត្មាវិញបើសុំអត់បានចឹងអាត្មាអត់សុំផង អត់សមលេងអាត្មាអត់សមលេងប៉ុន្តែអាត្មានៅតែគោរពនៅតែនមស្ការពីព្រោះអីពីព្រោះឃើញពុទ្ធបដិមា គឺជារបស់តំណាងព្រះបរមគ្រូណាដូចរឿងគេលេងអញ្ចឹងណាគេលេងដាវអាញាសឹកស្ដាច់យកទៅដល់ណាអញ្ចឹងទៅគាត់ដកដាវប្រខណ្ឌរបស់ព្រះរាជាគេគោរពអញ្ចឹង យើងគោរពថាម៉េចមួយដាវហ្នឹងចាំបាច់និយាយអីមួយដាវសំដែងការគោរពទៅថាហ្នឹងព្រះរាជាផ្លាកសញ្ញា ផ្លាកបញ្ជាត្រាអីចឹងណាអឺព្រះសម្មាសម្ពុទ្ធព្រះអង្គអត់មានមកអង្គុយចាំទទួលការថ្វាយអង្គមពីយើងអីទេអត់ទេប៉ុន្តែហេតុអីបានអាត្មានេះឥឡូវសួរថាចុះអាត្មានឹងធ្វើម៉េចបើដឹងថាសុំអត់បានចឹងឥឡូវសួរអាត្មាវិញអាត្មាឆ្លើយ តែអាត្មានៅពេលដែលអាត្មាឃើញពុទ្ធរូបតាមផ្លូវក៏ដោយតណាក៏ដោយអាត្មាតែងតែនឹករលឹកចំពោះព្រះអង្គជានិច្ចព្រោះឃើញវត្ថុហ្នឹងជាវត្ថុតំណាង គ្រូរបស់អញគិតចឹងនេះជារបស់ដែលយើងគោរពឪពុកម្ដាយយើងគោរពនរណាដែលជាទីគោរពរបស់យើងឃើញវត្ថុតំណាងយើងគោរពប៉ិនសួរទៅសុំអីអត់ទេអញ្ចឹងយើងទៅឆែកឆេរមើលចិត្តវិញថាចិត្តអីដែលនាំឲ្យគោរពហ្នឹង ជាកុសលគោរពពេលណាសบายចិត្តពេលហ្នឹងព្រោះយើងគោរពដល់បុគ្គលដែល ជាបុគ្គលដ៏អស្ចារ្យដែល មានគុណដ៏អស្ចារ្យដែលយើងមិនអាចកាត់ថ្លៃបាន ក្នុងការដែលព្រះអង្គយករឿងដែលអាចកំបាំងក្នុងโลกដែលសัตว์លោកនឹងវង្វេងអត់ដឹងអីហ្នឹង ស្រាប់តែព្រះអង្គយករឿងហ្នឹងបើកបង្ហាញតាំងពីជាង2000ឆ្នាំមុនម៉េះប៉ុន្តែនឹកឃើញចឹងថាបើព្រះអង្គមិនបើកប្រអស់និយាយរឿងហ្នឹងទេអញអត់បានដឹងឯរឿងហ្នឹង អញ្ចឹងការគោរពនេះជាការដឹងគុណគាត់ចង់និយាយក៏និយាយមិននិយាយក៏ហីដែរប៉ុន្តែចិត្តដែលគោរពបែបហ្នឹងជាចិត្តអីជាកតញ្ញូណាគឺជាចិត្តកសលហើយអត់ចង់បានអីទៀតទេ មានតែចង់ធ្វើអីឲ្យល្អជាងហ្នឹងដើម្បីឲ្យវាស័កសមទៅនឹងការខិតខំប្រឹងប្រែងរបស់បងប៉ុណ្ណឹងប៉ុណ្ណឹងផលច្រើនណា ទី1ធ្វើឲ្យមហាកុសលនឹងកើត នៅក្នុងចិត្តរបស់យើងទី2ធ្វើឲ្យយើង មាន ស្មារតីមិនធ្វេសប្រហែសក្នុងភាពជាសាវករបស់ព្រះអង្គឃើញទេនឹងចឹងនេះជាការងារខាងក្រៅឯងការគោរពនឹងជាការងារខាងក្រៅឯងដោយព្រះអង្គថាអញ្ចឹងនរណា ទាល់តែគោរពប្រតិបត្តិដោយសេចក្តីកោតក្រែងប្រតិបត្តិដោយត្រឹមត្រូវតាមមេគីដែលព្រះអង្គត្រាស់ពយល់មកហ្នឹងទៅជាការបូជាដ៏ឧត្តមជាការបូជាដោយបដិបត្តិបូជាជាការបូជាដ៏ឧត្តមអញ្ចឹងសួរអាបូជាខាងក្រៅមិនណាធ្វើអីធ្វើស្អែកយើងដែរព្រះអង្គមិនកំងផងគ្មានត្រូវការអីផងយើងថាបូជាព្រះត្រូវមាននេះត្រូវមានអាហ្នឹងយើងអ្នកថាព្រះឯណាដែលត្រូវការអាហ្នឹងអត់ផង មានទេព្រះអង្គអត់មានត្រូវការក្រៅហ្នឹងសំបីតែថ្វាយអង្គមព្រះអង្គមិនត្រូវការផងតែយើងតែយើងជ្រះថ្លាយើងគោរពព្រះអង្គជាគ្រូយើងគោរពតែប៉ុណ្្នឹងទេតែឲ្យពុទ្ធត្រូវការហ្នឹងអត់ទៀតអត់ទៀតព្រះអង្គមានត្រូវការទៀតនឹងចឹងលឺវិញហើយមីក្រូហ្នឹងមិនចឹងនោះសាចុចវាបន្តិចចឹង អឺធុនសូរិយាខ្ញុំកណាថ្វាយបង្គំគុណម្ចាស់ពីចម្ងាយខ្ញុំកណាសូមព្រះគ្រូគុណម្ចាស់មិនមែនព្រះគ្រូទេបាទព្រះគ្រូនឹងតើមានឋានៈអីធម្មការព្រះគ្រូជួយបង្ហាញពីរបៀបគ្រប់គ្រងអារម្មណ៍ដែលច្រឡោតខឹងមួយដោយមិនខ្លួនបែបមិនដឹងខ្លួនតែមើលតើគុណម្ចាស់មានវិធីណា ដើម្បីកម្ចាត់អារម្មណ៍មួយនឹង អរគុណណាជាភាសានិយាយប៉ុន្តែពេលគ្រប់គ្រងចិត្តអារម្មណ៍វាមិនចេះខឹងទេណាអារម្មណ៍នោះអាតួខឹងហ្នឹងគឺតួអកុសលចិត្តដែលកើតជាមួយនឹងតោសៈអារម្មណ៍អត់ចេះខឹងទេអារម្មណ៍ជារបស់ខាងក្រៅទេឧទាហរណ៍ដូចជាសំឡេងជាសត្វទីអារម្មណ៍អញ្ចឹងសំឡេងគេជេរបចោ យើងមកអញ្ចឹងតួសំឡេងហ្នឹងវាចេះខឹងទេ តែចិត្តយើងលឺទេដែលចិត្តទេដែលជាតួខឹងអញ្ចឹងទៅគ្រប់គ្រងនោះគឺគ្រប់គ្រងចិត្តឯណាមិនមែនទៅគ្រប់គ្រងអារម្មណ៍ខាងក្រៅទេអត់មាននរណាទៅគ្រប់គ្រងបានទេអានោះហើយការគ្រប់គ្រងនឹងទៅទៀតអានឹងជាវោហាស័ព្ទនៃការប្រើប្រាស់យើងមិនបាច់ផ្ទាន់ថាចុះក្រែងធัวទាំងឡាយអនត្តាទៅគ្រប់គ្រងវាមិនបាន ពាក្យគ្រប់គ្រងវាជាវេវចនៈស័ព្ទរបស់សតិនឹងឯងប៉ុន្តែជួនកាលប្រែថាតាមដាន ពេលខ្លះប្រែតែគ្រប់គ្រងពេលខ្លះប្រែតែទូនមានពេលខ្លះប្រែតែអប់រំអញ្ចឹងណាគឺប្រែយ៉ាងម៉េចក៏ដោយក៏ប៉ុន្តែសភាវៈដែលគ្រប់គ្រងឬក៏ទូនមានឬក៏តាមដានចិត្តហ្នឹងគឺតួសតិនិងបញ្ញានឹងឯងអញ្ចឹងចិត្តនេះ វាសន្សំអធិស្ស្រ័យមកដូចជាច្រឡោតភ្លាមភ្លាមដោយមិនដឹងខ្លួនណាមិនមិនដឹងខ្លួនទេដឹង បើមិនដឹងខ្លួនដូចពេលយើងដេកលក់ឯហ្នឹងបានអត់ដឹងខ្លួនអត់ដឹងខ្លួនហ្នឹងគ្មានចេះខឹងទេគ្រាន់តែថាយើងមិនបានគិតទុកមុនភ្លាមភ្លាមភ្លាមភ្លាមតាមពិតដឹងតរហូតហ្នឹងព្រោះចិត្តប្រែតែដឹងចឹងចិត្តប្រែតែដឹងគ្មានពេលណាដែលយើងថាអត់ដឹងឯពេលខឹងហ្នឹងក៏ដឹងដែរបើអត់ដឹងមិនខឹងទេទីហៅតទេតទេ នៅសៀមសៀមគេជេរបចោមកភ្លាមខឹងភ្លាមយើងថាខឹងដោយមិនដឹងខ្លួនឯងអត់ទេដឹងហើយ ដឹងថាគេជេរអញហ្នឹងគេមិនមិនថាមិនដឹងដឹងហើយតាប៉ុន្តែដឹងជាលក្ខណៈចិត្តមានមោហៈទោសៈនេះវាកើតជាមួយ វា ដឹងមិនមែនជាលក្ខណៈបញ្ញាហ្នឹងហើយបញ្ញាហើយនឹងចិត្តហ្នឹងដឹងដូចគ្នាបើដឹងខុសគ្នាត្រង់ថា វាដឹង ជារឿងជារាវអញ្ចឹងទៅ វាមិនបានវិនិច្ឆ័យរឿងខុសរឿងត្រូវសមហេតុផលមិនទេដល់បញ្ញាកើតបានវាអឺ វិនិច្ឆ័យបានហ្នឹងហើយអញ្ចឹងចិត្តដែលកើតមកពុទ្ធជនអ្នកណាក៏ឆាវអញ្ចឹងដែរធម្មជាតិវាគ្រាន់តែខ្លាំងតិចអីយ៉ាងម៉េចបន្ធាតពិតប្រមាណនៅប៉ុណ្ណឹងទាំងអស់តែគ្នានឹងក៏ប៉ុន្តែ ការសិក្សាការសង្កេតវាធ្វើឲ្យមនុស្សនឹង មានភាពខុសគ្នា តាមមេគាដែលព្រះបរមគ្រូព្រះអង្គបានត្រួសត្រាយផ្លូវឲ្យយើងអឺនៅក្នុងបដិច្ចសមុបាទយើងឃើញថាមេចង្រៃទាំងអស់អត់មានអីក្រៅពីអវិជ្ជាទេឃើញទេគឺមោហៈអវិជ្ជា គឺមិនដឹង នៅរូបធម៌និមធម៌ហ្នឹងតាមសេចក្តីពិតមិនដឹងអានោះមិនរឿងមិនដឹង technique ឬក៏ technical ឬក៏បច្ចេកទេសវិទ្យាសាស្ត្រអីអីហៅថាមិនដឹងឯអានឹងដឹងដែរប៉ុន្តែដឹងតាមអំណាចកិលេសប៉ុន្តែតួដឹងដែលនាំឲ្យអស់ទៅ នៅ អាសវៈហ្នឹងគឺតួដឹងនៅរូបធម៌នាមធម៌តាមសេចក្តីពិតណាដឹងចិត្តហ្នឹងតាមសេចក្តីពិតដឹងចេតសិកវាកើតឡើងយ៉ាងម៉េចយ៉ាងម៉េចវាធ្វើការយ៉ាងម៉េចហ្នឹងដឹងតាមសេចក្តីពិតណាអញ្ចឹងបើយើងចង់ដោះស្រាយបញ្ហាចិត្តវាទល់តែសិក្សាពីចិត្តហ្នឹង ដូចយើងចង់ធ្វើមញេខូចចឹងយើងយើងរៀនតបតម្រៃហើយដល់ពេលមញេខូចគេឲ្យទៅទៅរៀបខ្ចៅខ្យងមញេយើងធ្វើមិនកើតអញ្ចឹងបើចង់ដោះស្រាយបញ្ហា នៅ ក្នុងមញេរៀនខ្ចៅខ្យងមញេចង់ដោះស្រាយបញ្ហាក្នុងទូទាស់រៀនពីរឿងទូទាស់ថាចង់ដោះស្រាយរឿងអីរៀនរឿងហ្នឹងណាហើយយើងអត់ដែលរៀនរឿងចិត្តផងចង់ទៅដោះស្រាយរឿងចិត្តដោះមិនរួចទេដោះមិនរួចទេដោះមិនរួចទេ ពួកអត់ស្គាល់ថាចិត្តហ្នឹងត្រឹមតែជាធัวកើតពីបច្ច័យមិនផងមួយថ្ងៃមួយថ្ងៃគិតតែអញរហូតហ្នឹងអញខឹងអញសបាយអញកើតទុកអញរហូតច្រឡំរហូតឃើញទេដល់ច្រឡំរហូតនេះទៅដោះស្រាយមិនខ្មិចដូចអ្នកអត់ចេះធ្វើមញេនឹងទៅដោះឲ្យរៀបវិញសល់ខ្ចៅជប៉ុនធ្វើធ្វើខ្ចៅលើសហើយថ្មសំណូមពរអញ្ចឹងថា មិនខ្វះទេអ្នកដែលអប់រំសើសើខាងលើ យើងត្រូវគិតអញ្ចែយើងត្រូវគិតអញ្ចោឧទាហរណ៍អញ្ចែឧទាហរណ៍ចុះអូអាហ្នឹងបានតែសើសើទេបានតែសើសើទេទៅដល់កម្រិតវាទៀតហើយដូចដូចអាដេញកង់អាទេសបាក់ហើយយកយកអស័យយកមកអបបន្តិចមើលទៅដូចដូចបទៅទៀតបានអញ្ចឹងណាប៉ិនធ្លាក់ក្លុកបន្តិចបាក់ទៀតហើយព្រោះអីបើកង់រទេះហ្នឹងវាបាក់វាទោះសិក្សាពីកង់រទេះត្រូវផ្លាស់ហ្មិច ត្រូវផ្លាស់ហ្មិចស្គាល់អាដុំវាល្មិចកម្មវាល្មិចឲ្យច្បាស់អញ្ចឹងបានផ្លាស់ទៅមមតែបើគ្រាន់ថាបាក់ខ្នងហើយស្រាប់តែយកអាស័យយកមកពតវិញអញ្ចឹងណាហើយបទៅទៀតតិចតិចធ្លាក់តិចបាក់ទៀតដែរឃើញទេខ្វះអីអ្នកស្ដាប់អ្នកនិយាយពីចិត្តសាស្ត្រនិយាយពីអីអីប៉ុន្តែតែដល់កំណត់ស្ដាប់លេចចូលមកតែដល់កំណត់ស្ដាប់ឡើងចូលមកព្រោះអីព្រោះអត់បានសិក្សាឲ្យដល់ជំរឿរបស់ចិត្តនឹង ហ្នឹងហើយអត់បានសិក្សាឲ្យដល់ជំរឿរបស់ចិត្តហ្នឹងដល់អត់បាន ដល់ជំរឿរបស់ចិត្តហ្នឹងវានៅតែទាស់អាបញ្ហាហ្នឹងនៅតែទាស់តដែរដូចនិយាយថាខ្ញុំបើវានិយាយត្រឹមត្រូវមានអីតែតែវានិយាយផ្ដេសផ្ដាបានខឹងនៅគំធัวថាអាខឹងនឹងត្រូវទៀតប៉ុន្តែតួខឹងតួក្រោតតួចលោតនឹងស្អីគេ រៀនតាមធម៌ដឹងច្បាស់ថាទោសៈមូលចិត្តហើយទោសៈមូលចិត្តនឹងចំណៃវាស្អីគេថាប៉ះអារឿងដែលយើងមិនចូលចិត្តនឹងហើយឲ្យតែប៉ះរឿងដែលមិនចូលចិត្តអាទោសៈនឹងវាកើតហើយចំណៃរបស់វាតាព្រះអង្គអត់បានបែងចែកអាចំណៃទោសៈនឹងរឿងនេះសំអញខឹងរឿងនោះសំអញមិនខឹងអត់ចែកអញ្ចឹងថាតែមួយម៉ាត់ថានៅពេលដែល អនិច្ចារមណៈសមាយោគោឃើញណាអនិច្ចារមណៈសមាយោគោ នៅពេលដែលវាប្រសពនឹងរឿងដែលយើងមិនចូលចិត្តមិនត្រូវចិត្តអាចិត្តនឹងត្រូវតែច្រឡោតចឹងវាច្រឡោតពេលណាថាច្រឡោតពេលអាមិនត្រូវចិត្តនឹងបើវាស្របតាមចង់វាមានច្រឡោតស្អីវាដល់ច្រឡោតទេ បើវាស្របតាមចង់វាអត់ច្រឡោតទេ តែចិត្តច្រឡោតមកពីវាប្រច្រាស់ពីការចង់របស់យើង គឺអនិច្ចារមណសមាយោគោឃើញទេដល់ពេលចឹងឡើងចែកហើយ អ្នកដែលតាមដានចិត្តមែនទេណាលែងទៅវិភាគអារម្មណ៍ហ่ะគឺមើលតែចិត្តអញ្ចឹងបានព្រះអង្គត្រាស់ជាមួយនឹងវិខមួយអង្គអង្គថាបើអ្នកប្របាក់សិក្សាអីច្រើនអ្នកឯងមើលតែចិត្តទៅមើលតែចិត្តឲ្យឃើញទៅហ្នឹងមើលតែចិត្តតាមមើលតែចិត្តប៉ិនមើលឲ្យឃើញតាមសភាវៈរបស់វាហ្នឹងហើយឲ្យឃើញតាមសភាវៈពិតរបស់វាទោសៈឲ្យដឹងតែទោសៈលោភៈឲ្យដឹងតែលោភៈ កុំច្រឡំលោភៈមកធ្វើជាអញនោះទោសៈឲ្យដឹងថាទោសៈលោហៈឲ្យដឹងថាមោហៈដឹងរឿយរឿយរឿយរឿយដកខ្លួនចេញដកដកខ្លួនចេញវាមានច្រឡោតអីទៀតបើដឹងថាទោសៈជាសត្រូវហើយហ្នឹងទោសៈជាមេហើយហ្នឹងដែលយើងច្រឡោតខ្លាំងខ្លាំងដោយសារច្រឡំថាអញហ្នឹងអ្នកគ្រាន់បើថ្ងៃហ្នឹងបានអញច្រឡោតហ្នឹងឯងប៉ះអញអញច្រឡោតទៅបើអញមិនច្រឡោតអញហ្នឹងវាអន់ណាស់ ឃើញការច្រឡំរបស់សត្វលោកហ៎គេមើងងាយប៉ុណ្ណឹងហើយបើបន្តវាអន់ណាស់គេនេះច្រឡំទៀតដែរថាគេនឹងប៉ះខ្លួនប៉ះអញទៀតដែរហ្នឹងប៉ិនបើឃើញត្រឹមតែជាធัวសំឡេងរបស់អ្នកដតីគ្រាន់តែជាសត្វទីអារម្មណ៍អាតួចិត្តដែលលើគ្រាន់តែសោតវិញ្ញាណហើយបើវាខ្នក់វាខ្នែងខ្លះអាហ្នឹងតោសៈតន្តិវាបាត់ហើយចនិច្ចកាលឃើញថាហ្នឹងវាជាតួធម្មជាតិដែលកើតឡើងមិនមែនយើងមិនមែនយើង ហ្នឹងបើសំឡេងមកអូខេសតវិញ្ញាណធ្វើការរូបមកអូខេចក្ខុវិញ្ញាណធ្វើការអញ្ចឹងឃើញទេបកគលការងារឲ្យគេខ្លះទៅដែលច្រឡោតខ្លាំងខ្លាំងណាអាត្មាឧទាហរណ៍ទីហោដូចមេក្រុមហ៊ុនមួយអញ្ចឹងណាតាមពិតនៅក្នុងក្រុមហ៊ុនហ្នឹងមានអ្នកធ្វើការតាមជំនាញមានអ្នកទទួលភ្ញៀវទីហោរ៉េស្តូរ៉ង់មួយចាមានអ្នកទទួលភ្ញៀវមានអ្នករត់តុក ហ៎មានអ្នកធ្វើបញ្ជីស្នាមមានចុងភៅអញ្ចឹងណាមានអ្នកលាងចានហើយមានប្រធានរេស្តូរ៉ង់នឹងមួយម្ចាស់បើគាត់ចេះចាត់ចែងរេស្តូរ៉ង់ធំប៉ុណ្ណាក៏គាត់រ៉ាន់ទៅស្រួលដែរអើបើភ្ញៀវមកអូអ្នកទទួលភ្ញៀវហ្នឹងគេទទួលទៅមិនរឿងអញទេហ្នឹងអើហើយចានហ្នឹងមិនមែនរឿងអញទេនឹងបុគ្គលិកអ្នកលៀងទេហើយ ខាងជីស្នាមអីខាងកណនីខាងហិរញ្ញិកអើស្អីអីគេមានអីខ្លះក្នុងរដ្ឋស្រង់នឹងថ្មមិនសូវដឹងឯងវាមានតាមទូនាទីទូនាទីបើគេចេះចាត់ចែងចឹងប្រើមនុស្សឲ្យតាមវាចឹងមែនថាអោះភ្ញៀវមកឯងនឹងរត់ទៅទទួលផងអឺដល់លើកម្ហូបឲ្យភ្ញៀវអាមេនឹងរត់ទៅទទួលទៀតអត់ទៅចំអិនម្ហូបឲ្យគេរត់ទៅធ្វើខ្លួនឯងទៀតព្រោះរឿងអញទាំងអស់ ហត់ប៉ុណ្ណាហ่ะហត់ប៉ុណ្ណាបើរេស្តរ៉ង់ប៉ុណ្ណាណីឲ្យតែចេញមកអញអ្នកធ្វើទីមកអញអ្នកធ្វើអញអ្នកធ្វើចុះបុគ្គលិកផ្សេងហ្នឹងគ្នាធ្វើអីតាមពិត everything គ្រប់យ៉ាងទាំងអស់ are designed to do their works តាមពិតព្រះពុទ្ធត្រាស់ដឹងឃើញថា function របស់រូបធម៌នៃមធម៌ហ្នឹងគឺត្រូវ design មកផលិតមកដើម្បីឲ្យធ្វើការតាមទូនាទីរបស់វារួចស្រេចអស់ហើយ អត់រឿងយើងទេអត់មានរឿងយើងទេតែអតិថិកំហូចមួយហ្នឹងវាចាប់ប្រកាន់ថាអាហ្នឹងអញអាហ្នឹងជាខ្លួនរបស់អញអាហ្នឹងជាខ្លួនយើងអាលឺហ្នឹងអញអ្នកលឺយើងអ្នកលឺឃើញហ្នឹងអញអ្នកលឺដល់គេជេរមកហ្នឹងគេជេរអញទៀតគេសរសើរមកសរសើរអញទៀតអញ្ចឹងប៉ះសរសើរក៏អទៅអាគេនិន្ទាក៏ខឹងទៅឃើញទេព្រោះអី ព្រោះអត់បានឃើញធัวតាមសេចក្តីពិតថា ការសរសើរមកហ្នឹងស្អីដែលធ្វើកិច្ចលើហ្នឹងគឺសោតវិញ្ញាណមិនមែនយើងទេអត់បានឃើញតែប៉ុណ្ណឹងឃើញទេដល់ចឹងទៅហត់ទេឧបមាតែប៉ុណ្្នឹងទៅបានណាឧបមារឿងថាបើករេស្តូរ៉ង់មួយយើងយើងមានបុគ្គលិកគ្រប់ផ្នែកទាំងអស់បើយើងចាស់ចាត់ចែងដោយល្អអត់សូវហត់ទេ វានៅតែហត់ដែរប៉ុន្តែវាមិនសូវហត់ដូចទៅកម្មាញធ្វើម្នាក់ឯងទេអញ្ចឹងដែរតួមโนវិញ្ញាណនេះនៅវិញ្ញាណនៅក្នុងហតិយវត្ថុហ្នឹងបើសិនបើសតិរវាំងប្រយ័ត្នបញ្ញា ដឹងច្បាស់ឃើញទៅដល់ទួនាទីរបស់ធននីមួយៗដែលកើតថ្លានទ្វាទាំង6នេះចាត់ចែងដោយល្អថាអឺបើរូបមកតាមភ្នែកអូខេចក្ខុទ្វារវិធ័យចិត្តធ្វើការណា បើមកតាមតិចអូសតទ្វេរវិធ័យចិត្តធ្វើការមកតាមចំោះឃានទ្វេរវិធ័យចិត្តធ្វើការគេមានកលែងការងាររបស់គេណាមកតាមដាតនឹងជីវហាវិញ្ញាណជីវហាទ្វេរវិធ័យចិត្តនឹងធ្វើការមកតាមកាយកាយទ្វេរវិធ័យចិត្តធ្វើការមកតាមចិត្តមានមโนទ្វេរវិធ័យចិត្តនឹងធ្វើការទៀតអូខេទូសតិនិង បញ្ញានឹងគ្រាន់តែដើរតួជាអ្នកចាត់ចែងការងារទៅបានហើយដឹងដឹងទទួលដឹងរបាយការណ៍ គ្រប់កន្លែងមកប៉ុណ្ណឹងឃើញការងារធូឯងធូធូភ្លាមឥឡូវហ្នឹងណាធូភ្លាមហ្នឹងប៉ុន្តែបើសិនមិនចេះចាត់ចែងការទាំងទេប្រមូលយកមកតាមទ្វាអញអ្នកឃើញមកតិចអញអ្នកលឺមកតាមយមោះអញអ្នកធំក្លិនតាមណាក៏អញអញនឹងហត់ដែរ អញនឹងត្រូវតែច្រឡោតអញនឹងត្រូវតែខឹងអញនឹងត្រូវតែចឹងហើយពីព្រោះអីពីព្រោះវាប្រមូលមកជាការងាររបស់អញទាំងអស់ហើយការងាររបស់សោតវិញ្ញាណក៏យើងមិនអោយគ្នាធ្វើជីវ៉ាវិញ្ញាណក៏មិនអោយគ្នាធ្វើយកមកអញជាអ្នកលឺអស់ហើយយកអញអ្នកឃើញអស់ហើយឃើញទេអញ្ចឹងសួរថាអាត្មាមានវិធីសាស្ត្រគ្រប់គ្រងអារម្មណ៍យ៉ាងណានិយាយត្រឹមថាគ្រប់គ្រងចិត្តយ៉ាងណាមិនបាច់គ្រប់គ្រងវាទេ តែត្រូវដឹងពីវា ពាក្យគ្រប់គ្រងយើងគ្រាន់តែប្រែឲ្យស្ដាប់គ្នាបានទេបណ្ឌធាតពិតគឺសតិចម្រើនឡើង គឺបញ្ញាចម្រើនឡើង បញ្ញាចម្រើនឡើងសតិចម្រើនឡើងពេលណាភាពរវាសរបស់សតិនឹងចម្រើនឡើង ពេលណា ដែលថាអាចឡោតដោយមិនដឹងខ្លួនហ្នឹងក៏វាលែងសូវមានដែរកាត់បន្ថយម្ដងបន្តិចម្ដងបន្តិចម្ដងបន្តិចពីព្រោះអីនៅពេលអាចឡោតហ្នឹងកើតមួយអីគេកើតជាមួយរឿងមិនដឹង កើតជាមួយនឹងមោហៈបើអត់មានមោហៈនៅនឹងទេអត់ចលោតចឹងទេព្រៃបើថាតួចលោតគឺជាទោសៈតួចលោតគឺជាទោសៈក៏ប៉ុន្តែស្អីដែលហុំពាត់ឲ្យទោសៈនឹងកើតឡើងដូចជាជីឲ្យទោសៈនឹងកើតឡើង គឺលោភៈហ្នឹងហើយអាហេតុឆ្ងាយរបស់វាដែលបាំងចិត្តមិនឲ្យឃើញអីឲ្យចលត់តតងស្អីគេគឺមោហៈ ណាមោហៈអញ្ចឹងចង់បញ្ចប់មកវិញថាទោសៈលោភៈនឹងអស់ឱកាសកើតនៅពេលណា ថាពេលដែលបញ្ញាកើតប្រៀបដូចនឹងងងឹតនឹងបាត់ពេលណានៅពេលដែលមានពន្លឺឲ្យតែមានពន្លឺគឺអត់ងឹតទេអញ្ចឹងកតបកិច្ចរបស់យើង មិនមែនទៅដេញវៃងងឹតទេមែនទេ គឺអុចតបតិបបើកតកុងតាក់ភ្លើងទៅភ្លឺអឺជាងជូខ្ញុំកណែមានសំណួរមួយ នៅថ្ងៃសិល នៅផ្ទះនីមួយនីមួយឃើញគេសែនអុចធូបខុសឬត្រូវអឺខុសឬត្រូវវាតលតែយើងពិនិត្យទៅលើចិត្តរបស់អ្នកធ្វើហ្នឹងណាបើគាត់ អុជធូបហ្នឹងដូចជាធូបកោបអីចឹងទៅវាជាទម្លាប់តែគាត់ធ្លាប់ឃើញគាត់មិនមែនតែជឿថាធូបហ្នឹងអុជទៅវាទៅដល់ស្អីអីទេគាត់មានតែជឿអីចឹងទេបើគាត់ថាដៃតទេសោះដូចវាមិនកើតចឹងមានធូបកោបធូបអីហ្នឹងក៏ដុតឲ្យវាកោបផងទៅធ្វើពីលំអិតក្លឹមច័ន្ទអីចឹងទៅជាការបូជាអាហ្នឹងតែប៉ុណ្្នឹងអត់មានខុសអីទេធូបកោបតំណាងដូចតែទឹកអប់តំណាងដូចតែ ក្លិនផ្កាអីចឹងតែបើមានជំនឿថាมันអុចมันបានទេដល់អុចបានដល់ចេះដល់ចេះអាហ្នឹងមិឆាទិដ្ឋិសុទ្ធមកយើងនិយាយមិឆាទិដ្ឋិហ្នឹងដឹងថាមិនថាបាបអាហ្នឹងតែយល់ខុសបាបដូចយើងដើរព្រៃតាំងវែងផ្លូវខុសទិដ្ឋិគឺការយល់ឃើញហើយណាមិឆាហ្នឹងវាខុសប៉ុន្តែបើសិនជាដុតក្នុងលក្ខណៈបូជា សម័យពុទ្ធកាលហ្នឹងក៏មានគេដុតដែរ មានរឿងជាឧទាហរណ៍ក្នុងបៃដកក៏មានដែរព្រះរិយបុគ្គលលោករំលឹកសារឡើងវិញមកថាពីពុព្វជាតិណាលោកធ្លាប់បូជា ធូបចំពោះពុទ្ធប៉ុន្តែគេដុតក្នុងលក្ខណៈបូជាដោយសារអីធូបហ្នឹងគឺតំណាងគ្រឿងក្រអូបដែលកាលនោះវាគ្មាន ទឹកអប់ទឹកអីទេ គេធ្វើធូបហ្នឹងធ្វើពីលំអិតខ្លឹមច័ន្ទស្អីស្អីចឹងទៅគេដុតទៅវាក្រអូបជាការបូជាដោយចិត្តជ្រះថ្លា ចឹងណាអត់មានបុតបន់ទេមិនរឿងបន់ទេគឺដុតបូជា យល់ទេពាក្យថាបូជាគឺយើងឲ្យដោយគោរពធ្វើអីឲ្យឲ្យក្លិនគឺបូជាក្លិនដុតធូបហ្នឹងគេបូជាក្លិនកោកនឹងចឹងបើត្រឹមតែរឿងបូជាក្លិនកោកប៉ុណ្ណឹងមានអីខុសដូចយើងបូជាផ្កាយើងបូជាប្រទីបឃើញណាពេលយប់អីចឹងទៅយើងដុតបូជាប្រទីបចឹងទៅ អត់មានអីមានបញ្ហាអីទេអត់អត់អីទេប៉ុន្តែបើសិនបើយើងមានជំនឿមួយថាវាទល់តែដុតបើមិនដុតទេខ្មោចនឹងមិនបានទេអីចឹងអាហ្នឹងគឺជាទិដ្ឋិហឹមมันចាំបាច់ដល់ដុតធូបឥឡូវអាត្មាថាអូដុតធូបចឹងវាអញ្ចេះវាអញ្ចោះយើងអញ្ចឹងឈប់ដុតធូបឲ្យវាត្រូវ មិនបាច់ដាក់អីទាំងអស់ប៉ិនថ្វាយគុំដល់បួងសួងដែរដល់សុំដដែលនៅតែជឿតែថ្វាយទៅប្រពុតមកជួយដដែលដដែលទៅដដែលប្រពុតឯណានៅក្នុងលោកនេះមកសម្រាប់ជួយយើងនោះវាគ្មានអត់មានទេប្រធัวហ្នឹងក៏មិនមែននៅចាំជួយយើងល្មិចដែរអរិយសង្ឃដែលយើងថ្វាយអង្គមហ្នឹងក៏មិនមែននៅអង្គុយចាំជួយយើងស្អីដែរ ទាំង3ហ្នឹងដែលយើងដល់ជាសរណៈហ្នឹងគឺគ្រាន់តែជា object តា ជាអារម្មណ៍តាកាលណាយើងនឹកដល់លំអរតនៈទាំង3ទៅកុសលវាកើតក្នុងចិត្តនេះទេដែលត្រូវនឹងគឺធ្វើយ៉ាងណាឲ្យកុសលនឹងកើតព្រោះថាកុសលមិនកើតទេកើតតែលោភៈជំនួសទេមិនដឹងបនស្អីទេថ្លែងគុំព្រឹបសូមឲ្យបានសុខស្អីគេអានឹងកុសលកុសលស្អាតកុសលជ្រះស្រឡះកុសលនឹងប្រហែលតែពេញក៏បានដែរជំនួសពាក្យបនណាគេនេះវាពេញ កើតវាផ្ដើមចេញពីការយល់ថាស្អីបាបស្អីបុណ្យនឹងហ្មងហើយតែយើងមិនយល់ស្អីបាបស្អីបុណ្យទេ យើងឃើញពិធីខុសគ្នាឆ្ងល់ទៀតគេធ្វើអញ្ចេះឆ្ងល់ទៀតគេធ្វើអញ្ចោះឆ្ងល់ទៀតថាលើទៅមើលតែរឿងបុណ្យបាបនឹងវាស្រួលណាស់ណាតែវាប្រសូតចេញពីអកុសលចិត្ត12ណាមួយបាបហ្នឹងនៅ ក្នុងពុទ្ធសាសនាក៏ដោយមិនពុទ្ធសាសនាក៏ដោយ ក្នុងគ្រីស្ទៀនក៏ដោយក្នុងមូស្លីមក៏ដោយ អ្នកវិជាសាសមិនមានសាសនាក៏ដោយឲ្យទៅធ្វើសកម្មភាពអីចេញពីអកុសលចិត្ត12បាបដល់ថ្ងៃហ្នឹងដែលជឿតែព្រះយកបាបយកអីមកពីមនុស្សអត់ស្គាល់ស្អីបាបបើមនុស្សស្គាល់ស្អីជាបាបមិនដឹង ទៅជឿថាពីណាយកបាបមកកើតទេអឺដូចទៅរោមដោះគ្រោះរាល់ថ្ងៃក៏អញ្ចឹងដែរមកពីមិនស្គាល់ថាស្អីជាគ្រោះមិនស្គាល់ស្អីជាចង្រៃ បើយើងស្គាល់ថាអកុសលចិត្ត12ជាគ្រោះជាចង្រៃហើយទៅរកគ្រូណាមិនដោះបានក្រៅពីការចម្រើនកុសលញ៉ាព្រោះនៅក្នុងហតតិរបស់យើងហ្នឹងកើតម្ដងមានតែមកជាតិទេចិត្តដល់ហើយជាពិសេសក្នុងវត្ថុជនយើងទៅផ្លាស់ប្ដូរគ្នាច្រើនហ្នឹងគឺកុសលជាតិនិងអកុសលជាតិហ្នឹងបើកុសលជាតិកើតអកុសលវាអត់កើត អកុសល ជាតិកើតកុសលជាតិអត់កើតផ្លាស់ប្ដូរគ្នាឃើញទេដូចដូចជាទីតាំងអញ្ចឹងហ្នឹងហើយកុសលកើតអកុសលអត់កើតអកុសលកើតកុសលអត់កើតអញ្ចឹងបើកុសលចេះតែចម្រើនទៅចម្រើនទៅចម្រើនទៅអកុសលគ្មានឱកាសកើតអញ្ចឹងឯងអញ្ចឹងក្រៅពីកុសលគ្មាន អីលៀងទេវាអត់មានអីលៀងអកុសលគ្មានអីលៀងបាបហ្នឹងទេឃើញទេហ្នឹងហើយវាមិនមែនតែរឿងអ្នក កាន់គ្រីស្ទៀនទៅជឿថាព្រះយកបាបឯងសូម្បីអ្នកកាន់ពុទ្ធសាសនារហងៃហ្នឹងក៏ជឿថាពុទ្ធយកបាបដែររឿងដោះគ្រោះហ្នឹងរឿងអីរឿងជឿថាមិនដោះទៅវាបាត់គ្រោះហើយទៅបន្ទោសគេថាអូគ្រីស្ទៀននឹងនឹងជឿស្អីធ្វើបាប ខ្លួនឯងសោះថាព្រះអ្នកទទួលចុះខ្លួនឯងទៅមិនដោះគ្រោះរាល់ថ្ងៃហ្នឹងស្អីវាយ៉ាប់ជាង គេផងហ្នឹងទៅសូត្រមុនដោះគ្រោះរាល់ថ្ងៃហ្នឹងស្អីគេគណៈដោពាក្យបន្តិចណាមួយមិនដោះបាបមួយមិនដោះគ្រោះហ្នឹង វាមិនស្គាល់ថាស្អីជាបាបនឹងដូចតែគ្នានឹងឲ្យដែលហៅថាមិនត្រាស់ដឹងហ្នឹងបើទាំងអស់គ្នានឹងទាំងអ្នកទៅសុំយេស៊ូឲ្យលាងបាបនឹងក៏ដោយទាំងអ្នកទៅរំដោះគ្រោះរលោមដោះគ្រោះនឹងក៏ដោយយល់ថាបាបនឹងស្អីកើតនៅឯណាទៅរំដោះស្អីទៀតញាតិញោមក្រៅពីការចម្រើនសេចក្តីល្អក្នុងចិត្តវាគ្មានទេមកបាយាដាវបាយាដាវសួរថា គម្ពីរព្រះពុទ្ធជាការប្រឌិតបន្ថែមឬជាការពិតគម្ពីរអីក៏ដោយអាត្មាមិនអាចឆ្លើយថាពិតឬក៏មិនពិតទេបើសិនជាអាត្មាអ្នកឆ្លើយអាត្មាថាមិនពិតក៏អាត្មាអ្នកថាអាត្មាថាថាពិតឬក៏មិនពិតហ្នឹងអាត្មាអ្នកថា បើពពុទ្ធព្រះអង្គឲ្យពិសោធន៍សំបីនៅក្នុងពេលដែលព្រះអង្គគង់នៅក៏ដោយនៅពេលដែលព្រះអង្គគង់នៅព្រះអង្គនិយាយពីកាលាមសោតដោយសារពួកកាលាមក្សត្រទាំងឡាយទៅសួរព្រះអង្គថា បើពុតព្រះអង្គនៅចម្រើន សាស្តាមានច្រើន គ្រូមានច្រើន ការដឹកនាំក៏ខុសខុសគ្នាប៉ុន្តែ ការដឹកនាំនៃសាស្តាទាំងអស់នោះ គ្រូទាំងអស់នោះតែងតែអះអាងថាមានតែមេគារបស់ខ្លួនឯងទេដែលត្រឹមត្រូវអ្នកដតីអត់ត្រូវចុះព្រះអង្គត្រាស់យ៉ាងម៉េចវិញព្រះអង្គមាន ប្រតិកម្មយ៉ាងម៉េចវិញកន្លែងហ្នឹង ព្រះអង្គអត់បាននិយាយថាមានតែមេគេបោះតថាគតទេដែលត្រឹមត្រូវព្រះអង្គថាចឹងផងហ្នឹងព្រះអង្គនៅផងព្រះអង្គថាម៉េចកុំប្រកាន់ជឿដោយក្រន់តែលឺតគ្នា10យ៉ាង កាលាមសោត10យ៉ាងអាដូចជាមើលដូចជាចាំមិនអស់មើលឈប់ Mm-hmm. គ្រាន់តែលឺតគ្នា ពាក្យបរំបរាឬក៏គ្រាន់តែអ្នកនិយាយនឹងជាមនុស្សចាស់ទុំឬក៏វាមានសរសេរនៅ ក្នុងសត្រានៅ ក្នុងស្អីស្អីដែលវាមានមកអីចឹងស្មាចាំមិនអស់ទាំងអស់ដូចជា10យ៉ាងស្មាឆែកមើលបន្តិច ណាកាឡាមសូត្រនៅក្នុងកាឡាមសូត្រហ្នឹងព្រះអង្គគង់នៅផងអត់តាន់មានសភៅផងកាលហ្នឹងពុទ្ធវចនៈទាំងអស់គឺត្រូវព្រះរហន្តទាំងឡាយលោក សិក្សាចាំបរៀនតគ្នា កាលដែលព្រះអង្គនៅហ្នឹងអញ្ចឹងព្រះអង្គគង់នៅផងព្រះអង្គមិនឲ្យ trust មិនឲ្យទុកចិត្តឲ្យក្រន់តែលឺទៅលោក នេះសំដែងលោកនោះថាព្រះអង្គអត់ឲ្យយើងបញ្ញាប់ជឿផងហ្នឹង គឺត្រូវឲ្យពិចារណាណាឲ្យគិតពិចារណាមើលទៅវាមានប្រយោជន៍អត់យកមកបដិបត្តិក្នុងជីវិតហ្នឹងកើតប្រយោជន៍អត់ហើយបើសិនជាវាមិនកើតជាប្រយោជន៍ស្អីទេអឺបើសិនជាវាមិនកើតជាប្រយោជន៍អីទេព្រះអង្គថាទោះបីវាមានមកពីណាក៏ត្រូវតែលះបង់ដែរឃើញទេ អានឹងព្រះអង្គឆ្លើយឆ្លើយចឹងឥឡូវឲ្យមកអាត្មាអះអាងថាសភៅណាពិតសភៅណាមិនពិតទោះបីជាពិតក៏ដោយរាល់ថ្ងៃនេះទោះបីជាពាក្យហ្នឹងប្រពុតសំដែងមកក៏ដោយហើយយើងហើយយើងហើយយើងហើយយើងហើយយើង